យើងសួរមួយម៉ាសុំមកមនុស្សស្រឡាញ់គ្នាតើតែមានអីអីជាមួយគ្នាមែនអារឿងហ្នឹងគ្នាមិនដឹងទេតែធម្មតាបើគេស្រឡាញ់គ្នាមែនគេមិនដែលបង្ខំគ្នាទេកុំប្រាប់ថាអាទូវាបង្ខំឯងណាឈួតគ្មានទេ បានឯងឈប់និយាយទៀតទេ និយាយអញ្ចឹងស្គាល់ពីទូប្រហែលឆ្នាំហើយនាងដឹងអត់នាងមានមិត្តសង្ហាដូចជា ពីទូគឺពិតជាសំណាងណាស់ខ្ញុំពិតជាចង់ស្និទ្ធស្នាលជាមួយពីទូដូចពួកនាងដែរតែអត់ដឹងថាត្រូវធ្វើម៉េចមានតែត្រូវពឹងលើនាងហើយអូខ្ញុំគិតថាខ្ញុំលងស្រឡាញ់ពីទូតាំងពីថ្ងៃជប់លើកដំបូងនាងគិតថាល្អអត់បើខ្ញុំតាក់ទងជាមួយពីទូនោះខ្ញុំគិតថាបងពីទូជាមនុស្សល្អណាស់តែ តាក់តងក្នុងនាមជាអ្វីអត់ប្រាស់ទុកឲ្យឆ្ងល់អាចឲ្យខ្ញុំសុំ Facebook នាងផងបានទេស្រួលខ្ញុំតាក់តងសួរនាងរឿងពីទូបានតាឲ្យទូរស័ព្ទបងមក មានការអីមិនបានខ្ញុំហៅច្រើនដងហៅអត់លឺអញ្ចឹងអត់ដឹងដែរបើស្ដាប់មិនលឺផង ហើយហៅនឹងចង់យ៉ាងម៉េចទៀតហើយយើងនឹង ពេលទៅចាំបានអត់ថ្ងៃនេះថ្ងៃអីអត់ដឹងថ្ងៃអីទេរៀនច្រើនពេកអត់សូវចាំរឿងអត់ប្រយោជន៍ទេ ពេលទៅភ្លេចមែននេះឥឡូវរឿងអីនិយាយមកគេចាំស្ដាប់ ចង់ឲ្យពីទូដឹងមិនមែនខ្ញុំប្រាប់ពីទូឲ្យពីទូដឹងចឹងទេខ្ញុំអត់ដឹងទេពិតជាអត់ដឹងមែនណាអត់អីទេបើពីទូអត់ចាំក៏អត់អីដែរឥឡូវប្រាប់ខ្ញុំមកធ្វើជាច្រឡំមាត់ក៏បានដែរណាថ្ងៃនេះខួបអូខួបរបស់នីកាមែនអត់មិនមែនទេ នេះយើងកាត់អីទៀតហើយខ្ញុំធ្វើអីខុសទៀតហើយម៉ានេះអត់ទេ ពីទូអត់ខុសទេមកពេលខ្ញុំកាត់ច្រើនខ្លួនឯងខ្ញុំរំពឹងច្រើនខ្លួនឯងឲ្យខ្ញុំសុំទោសផងដែលខ្ញុំសួរយ៉ាងច្រើនត្រែពីទូផ្ដោតសំខាន់តែមេរៀនទេពីទូអត់ចាំរឿងអត់ប្រយោជន៍ចឹងទេតាមពិតទៅថ្ងៃនឹងជាថ្ងៃខួបកំណត់ស្នេហា3ឆ្នាំរបស់ពួកយើងប៉ុណ្ណឹងចាំបាននៅអូ ខ្ញុំចាំបានហើយភ្លេចឲ្យឈឹងសំទុនណាសំណប់ចិនចាំគេនោមតែញ៉ាំអីយប់នឹងហឹម ប្លែកគឺអារម្មណ៍ពួកយើង មិនអញ្ចឹងខ្ញុំមាន អារម្មណ៍ថាពួកយើងដូចឃ្លាតឆ្ងាយពីគ្នាអត់ដូចពីមុនឃ្លាតឆ្ងាយពីគ្នាចុះឥឡូវពួកយើង នៅក្បែរគ្នាហាញតាអូនីកាចង់បានអីលើពីនឹងនេះនេះកាត់អី មិនបានធ្វើអញ្ចឹង ចុះក្រែងថាចង់ឲ្យស្និទ្ធស្នាលជាងមុនណាឥឡូវខ្ញុំធ្វើឲ្យលឺមុនហាញតើចង់យ៉ាងម៉េចទៀតវាមិនមែនចឹងទេខ្ញុំដូចជាអត់យល់យើងទេនេះរាល់ថ្ងៃនេះចង់បានអីឲ្យប្រកបកុំធ្វើឲ្យខ្ញុំហត់ជាមួយយើងខ្លាំងជាងនេះបានអត់ មានដៃគិតទេថាយើងរាល់ថ្ងៃនេះជាមនុស្សស្រីរឿងច្រើនណាស់បិទូអើគេសុំតោនេះគេសុំតោណាបិទូគេឈប់ធ្វើអញ្ចឹងហើយកុំខឹងគេអីណាចាំច្បាស់ថាធ្វើបាន ចាំនិយាយ ប្រាប់ខ្ញុំ thank you សង្ស័យតែស្រឡាញ់ចៃនឹងហើយក៏មិនដឹងណោះគ្រាន់តែនឹកឃើញចៃនឹងក៏មានអារម្មណ៍ថាសប្បាយចិត្តដែរអូយងាប់ហើយភ្លេចសុំលេខគេឲ្យឈឹង ខ្ញុំត្រូវការសម្រាប់ខ្ញុំអត់មានម៉ោងសម្រាប់ឲ្យយើងសំទោសទេអញ្ចឹងបានន័យថាពីទូឈប់ខាងគេហើយត្រូវអត់ខ្ញុំឆ្ងល់យើងណាស់នេះតិចយើងនឹងបកប្រែភាសាខុសមកនេះ ខ្លួនឯងពេលណាទៅពេលណាទៅទៅចេញហត់ធ្វើលំហាត់នៅបិសាពិបាកចិត្តពិបាកចិត្តស្អីទៀតហើយទុកម្ដុំសិនទៅប្រយ័ត្នប្រឡងធ្លាក់វើយពីទូគេខឹងយ៉ាងទៀតហើយ ខឹងសិនទៅមិនដែលខឹងអញឲ្យគេងាប់ទេគេប្លែកណាស់គេអត់ដូចពីមុនទេអឺមកពីអញមកកញ្ចាស់ជាងមុនហ្នឹងណាបានជាគេប្លែកដាក់ប្រហែលជាយើងធ្វើខុសដាក់គេច្រើនពេកខុសស្អីទៀតហើយឃើញតាមតែប្រគេរហូតហ្នឹង ធ្វើម៉េចយើងស្រឡាញ់គេ ត្រគេខ្លះក៏វាមិនខាត់ដែរអឺអឺស្រេចតែចិត្តឥឡូវធ្វើលំហាត់ទៅប្រយ័ត្នប្រឡងធ្លាក់ខូចអនាគតកូនប្រុសគេយូរយូរទៅខ្លាយជាមនុស្សលែងស្គាល់គ្នាសំណាងល្អបិសាចឆ្អឹងសយើងដេកមុនហើយ រៀងរៀនដូចបុតមិនដឹងជាល្អយ៉ាងណាទេតែធ្វើម៉េចបើយើងរស់ខ្វះស្នេហ៍អត់បានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 សារា B Anchor 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្ទីងជីវិតប្រកបដោយភាពស្វាហាប់អេធូមីលម្សៅទឹកដោះគោស្រស់ដំបងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានជោគជ័យរាល់ថ្ងៃជាមួយ Milo តើ នេះកាកាហេកាត់អីទៀតហើយកុំប្រាប់ថាពិបាកចិត្តមិនទាន់បាត់ទៀតណាអើហើយមិនដឹងស្នេហារបស់យកស្អីទេមិនដែលឃើញមានក្តីសុខម៉េចហើយប្រឹងទ្រាំដល់កាលទៀតណាមិនបានថាមិនដែលមានក្តីសុខក្តីសុខមានណៃគ្រាន់តែមិនទាន់គ្រប់គ្រាន់អានឹងគេហៅក្តីសុខហើយនឹងឃើញសេះរាល់តែថ្ងៃហ្នឹង អាសិតមធ្យមទេអាងុំត្រូវគេរាល់ថ្ងៃនឹងហ្មងអត់ចេះហត់ទេបាត់យ៉ាងសួងមួយម៉ែសូមមកមនុស្សស្រឡាញ់គ្នាតើតែមានអីអីជាមួយគ្នាមែនអារឿងហ្នឹងគ្នាមិនដឹងទេតែធម្មតាបើគេស្រឡាញ់គ្នាមែនគេមិនដែលបង្ខំគ្នាទេកុំប្រាប់ថាអាទូវាបង្ខំឯងណា ឆ្កួតគ្មានទេបានហើយឈប់និយាយទៀតទេអង្គុយចុះនីកាចង់បានអីលើពីនឹងនេះនេះកាត់អីមិនបានធ្វើអញ្ចឹង និកានិកានិកាលោកគ្រូហៅឈ្មោះឯងអចាលោកគ្រូ អ្នកលក់កាហ្វេមួយអឺមេពីតូឈប់ខាងខ្ញុំណែហើយយើង ត្រូវគ្នាវិញបានអត់អត់បានខឹងផងយ៉ាងណានិកាគួរតែប្រឹងរៀនទៅណាកុំគិតពីខ្ញុំពីរអញ្ចឹងបានន័យថាពីតូឈប់ខាងខ្ញុំហើយត្រូវអត់ យើងឈប់ខាំងនឹងយើងហើយវៃអើសប្បាយចិត្តទៅនេះពីទូមានដឹងអត់ពេលដែលពីទូខាំងខ្ញុំខ្ញុំភ័យណាស់ណាមិនចឹង គឺមកពីខ្ញុំខ្លាចបាត់បង់ពីទូនឹងហើយតែខ្ញុំអត់ដែលខ្លាចបាត់បង់នីការអីផងហ្នឹងមកចឹងពីទូឈប់ស្រឡាញ់ខ្ញុំហើយមែន មកពីខ្ញុំគ្មានថ្ងៃធ្វើឲ្យរឿងនឹងកើតឡើងទេខ្ញុំស្រឡាញ់នីកានីកាទុកចិត្តខ្ញុំណាតាមពិតទៅខ្ញុំទុកចិត្តពីតូតាំងពីថ្ងៃដែលយើងជួបគ្នាដំបូងម្ល៉េះតែយ៉ាងណាក៏ខ្ញុំសុំទោសរឿងថ្ងៃមុនដែលខ្ញុំមិនអីទេឈប់និយាយពីរឿងនឹងទៅយ៉ាងណារឿងនោះហួសទៅហើយកុំរំលឹកពីវាអី អូនីកាខ្ញុំដល់ម៉ោងចូលរៀនហើយអញ្ចឹងខ្ញុំទៅមុនហើយណាចាក៏បានចាំខ្ញុំចេញលុយថ្លៃកាហ្វេឲ្យណាអញ្ចឹងក៏បានដែរស្រេចតែចិត្តអញ្ចឹងគេទៅហើយណា គេខុសនៅណាគេត្រូវអត់ដឹងដែរតែសំខាន់ឲ្យតែគេជប់ខឹងទៅគឺគ្រប់គ្រាន់ហើយហើយយើងខ្លាចហើយនេះខ្លាចអីខ្លាចថ្ងៃណាមួយអញឈួតដោយសារប្រុសនឹងហេតុអីនីកាអញដឹងអត់ថាឥឡូវនេះប្លែកណាស់យើងស្គាល់អញច្រើនឆ្នាំហើយតែគ្រាន់តែអញស្គាល់គ្នាជាមួយអាប៉ិចនោះមកអញដូចជាមនុស្សពីរនាក់ផ្សេងគ្នាអញ្ចឹងអូយធម្មតាមនុស្សគេមានស្នេហា គឺគេតែងតែផ្លាស់ប្ដូរអញ្ចឹងហ្នឹងមិនដូចអ្នកខ្លះ single ចង់ងាប់ទៅវិញហីមិនទាន់យល់ពីស្នេហាមានន័យមិន ផង គេ single ក៏គេមានហេតុផលរបស់គេដែរមិនមែនចិត្តយកស្នេហាមកគ្មានកោះគ្មានប្រៃផងយកមកធ្វើអីត្រូវស្ដីណាស់ណាអើឲ្យទៅស្នេហាអីនឹងបានសុខទៅយើងនេះនៅ single មកជីវិតក៏គ្មានបញ្ហាដែរណែបាត់មនុស្សយើងណាទោះមានចំណេះដឹងមិនក៏ដោយ តែយ៉ាងណាក៏ត្រូវការមនោសញ្ចេតនាអានឹងបានគេហៅថាមនុស្សចុះអញមើលមិនដឹងថាមនុស្សណាមានមនោសញ្ចេតនាមនុស្សណាអត់មនោសញ្ចេតនាមនោសញ្ចេតនាមិនមែនសំដៅលើរឿងសង្សារស្នេហាអីអស់នឹងទេសំដៅលើក្តីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មនុស្សម្នាក់ទោះក្នុងឋានៈអីក៏ដោយបានហើយឆាប់ញ៉ាំបាយទេ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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយស្រាប៊ីអាំឈើ365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមិនថាទឹកនោមយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្ទីងជីវិតប្រកបដោយភាពស្វាហាប់ ធូមៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានជោគជ័យរាល់ថ្ងៃជាមួយ Milo តើប្រាប់ហើយថាអត់បានខឹងទេ ប្រហែលថ្ងៃនេះមើលមេរៀនប្រឡងយប់ជ្រៅអារម្មណ៍មិនល្អនេះការកុំគិតពីខ្ញុំខ្លាំងពេកគួរតែយកពេលទៅគិតពីខ្លួនឯងខ្លះផងប្រយ័ត្នទៅដល់ពេលប្រឡងធ្លាក់ ខ្ញុំអត់ដឹងធ្វើម៉េចទីណាអត់ដឹងដែរតែមានអារម្មណ៍ថាយើងជាមនុស្សសំខាន់ខ្លាំងសំខាន់ជាងអីទាំងអស់មិនមែនគេអត់គិតពីខ្លួនឯងទេណាតែគ្រប់ពេល គឺគិតដល់យើងមុនគេក៏មិនដឹងថាម៉េចដែរប្រហែលជាខ្ញុំស្រឡាញ់យើងខ្លាំងហើយមើលទៅស្រឡាញ់ខ្លាំងតែកំហួងហាញ់ខ្លាំងពេកបានអត់ហួងហាញ់ អត់បានហួងហែងផងគ្រាន់តែនិយាយបង្ការទុកមុន ខ្លាចថានីការស្រឡាញ់ខ្ញុំកាន់តែខ្លាំងហួងហែងខ្ញុំកាន់តែខ្លាំងនឹងណាខ្ញុំធ្លាប់ប្រាប់ហើយថាខ្ញុំជឿជាក់ថាយើងស្មោះតែខ្ញុំម្នាក់ទេខ្ញុំមិនបានហួងហែងទេគ្រាន់តែយើងអត់ខឹងគេ គេស្ងប់ចិត្តហើយហើយគេ នឹងស្មោះជាមួយនឹងមនុស្សស្មោះដូចគ្នាម្នាក់នោះគឺជាយើង ចនីកាតាណានឹងអូអូយអូយណៃហើយដើរមានភ្នែកមើលទេនេះភ្នែកមានតាមិនបានសួរអញ្ចឹងហើយបើមានភ្នែកមិនបណ្ដាបងមនុស្សអញ្ចឹងរវល់តែងាកក្រោយបានជាមិនបានឃើញចុះយើងឃើញគេដើរអញ្ចឹងហើយមិនក៏មិនគិតខ្លះទៅដើរមកបុកគេ ខ្លួនឯងសោះហ្នឹងហើយយើងឆ្លើយម៉េះដើរមកបុកគេហើយអត់ចេះប្រាប់ពាក្យសំទោសទេខ្ញុំសំទោសលុះត្រាតែខ្ញុំធ្វើខុសតែយើងអ្នកដើរបុកគេខ្លួនឯងទេ តាមពិតឃើញគេសង្ហាសោះធ្វើឯងអីណាលើហើយប៉ែទោះបីជាយើងស្អាតប៉ុណ្ណាក៏ខ្ញុំមិនយកភ្នែកមើលស្បៀនភ្នែកបួនដូចជាយើងដែរបើអត់សុំទោសខ្ញុំទេខ្ញុំប្រាប់មកខ្ញុំហើយណាអូយចង់ទៅសាច់អាយ៉េះមាត់ទេនេះណែក្បាស់កាចាស់ហើយណាចេះនិយាយពាក្យនឹងចេញមកទៀតអត់ចេះខ្មាស់មាត់ទេអេបន្តិចទូពិតម៉ាក់អេបន្តិចទូពិតប៉ា អូយញាក់ញាក់មេស៊ីខ្ញុំមិនសុំទោសចង់ទទួលពិតដល់យាយយើងទៀតក៏ខ្ញុំមិនសុំទោសដែរព្រោះខ្ញុំមិនបានធ្វើខុសអូយណែស្អីគេនឹងមិនបានតែជាអញ្ចឹងពីទូនេះពីទូឯងស្គាល់ម្នាក់ស្បៀននឹងដែរហ៎ណែនេះមានរឿងអីហ្នឹងមិនបានមករញពួកម៉ាក់ខ្ញុំដូចអញ្ចឹងអូពួកម៉ាក់អូពីទូនេះខ្ញុំមិនសុខចិត្តទេណា គេដែលមកបុកខ្ញុំហើយអត់ចេះសុំទោសខ្ញុំទេលើកក្រោយបើតំណេជួយបដាចេញផងណែចៃចៃអញឯកូហ្វេកម៉េដាក់បុកគេខ្លួនឯងសោះហ្នឹងចោតប្រកាន់គេមិនរាល់ថ្ងៃហ្នឹងខ្លះអ្នកនិយាយពាក្យសុំទោសដាក់ណាមែនបានប្រឌិតរឿងចោតគេសុំទោសហ្នឹងបានហើយបានហើយនេះកានំបុតជួយថ្នាក់ទេចាំខ្ញុំជាអ្នកដោះស្រាយចារឿងច្រើនមែនអីមួយណែគេអ្នកដាក់បុកយើងមុនទេណាអើមកបានហើយទៅថ្នាក់ យ៉ាងណាឲ្យខ្ញុំសុំទោសចំនួនមិត្តភក្តិខ្ញុំផងគេជួយចិត្តលេងច្រើនមនុស្សខ្ញុំមិនអត់ចេះប្រកាន់ទេឲ្យតែគេប្រើពាក្យសុំទោសយ៉ាងណាខ្ញុំជាអ្នកសុំទោសចំនួនហើយកុំប្រកាន់អីណាបាពីទូសុំទោសហើយខ្ញុំក៏ព្រមលើកលែងទោសឲ្យដែរអរគុណយីអញ្ចឹងយើងស្គាល់គ្នាតាំងពីថ្ងៃនោះប៉ុន្តែយើងអត់មានលេខទូរស័ព្ទគ្នាទេអញ្ចឹងតារតអាចឲ្យលេខទូរស័ព្ទខ្ញុំបានអត់ឬក៏ account Facebook បានអត់គ្រាន់រឿងប៉ុណ្ណឹងមានអី មែនម៉ោងឆាតទេទៅអីអញដែរវាមិនទៅទេ តែតែពេលប្រឡងអត់ចេះក៏មិនសួរយើងយើងសួរពីទូនេះគឺដោយសារតែរឿងឯងហ្នឹងហឹមរឿងគេគេដោះស្រាយគ្នារួចហើយហ្នឹងណាស់តែអ្នកខ្លះទេនឹងអញ miss you I love you គ្នានឹងហើយប្រយ័ត្នតែគ្រូដើរមកឃើញតិចពិបាកឈប់ខ្មាស់គេឥឡូវហើយត្រូវហើយមនុស្សគេមានស្នេហាគេចេះនឹកគ្នាអញ្ចឹងហី មិនដូចអ្នកខ្លៃណាគ្មានអ្នកណាអត់អ្នកណាក៏គ្រាន់បើជាងនឹកគេតែឯងដែរនិយាយថាម៉េចមានអីច្រឡំនិយាយការពិតប៉ុណ្ណឹងតា ជាមួយខ្ញុំអត់ គេជូនតែតែមិនតែគ្នាចាំសង្សារគ្នាមួយយកនឹងនៅតែអញ្ចឹងគេតែមុនហើយបញ្ញាប់ទៅធ្វើលំហាត់ខ្លាចអ្នកខ្លះសួរទៅអត់ដឹងប្រាប់គេថាម៉េចល្អហើយសិលល្អធ្វើឲ្យផ្ញើចម្លើយតាមឆាតមកឲ្យផង តាំងពីមានស្នេហាមកខ្លាចជាសឹកកំជិលផេះហើយគេអញ្ចឹងម៉េចច្នៃមែនអូយមិនបានច្នៃទេ តែគេគ្រាន់តែចង់ប្រាប់ថាបើថ្ងៃណាគេមានស្នេហាសង្សាររបស់គេនឹងជាមនុស្សស្រីដែលប្រឹងរៀនដូចជាគេអញ្ចឹងហើយចប់បើពេលនោះឯងរៀនចប់បើរៀនចប់ជាងនឹងធ្វើឲ្យមនុស្សស្រីនោះគិតពីរឿងការងារច្រើនជាងស្នេហាអូអញ្ចឹងបានន័យថាគេអត់សូវស្រឡាញ់ឯងមែនហើយអត់ដឹងដែរឥឡូវគេទៅផ្ទះមុនហើយបាយទៅហើយណាបាយបាយ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 សារា B Ancher 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដងស្ទីងជីវិតប្រកបដោយភាពស្វាហាប់អេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅ ប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានជោគជ័យរាល់ថ្ងៃជាមួយ Milo តើ ហោបងស្រីថ្ងៃមុនតាអត់ជិះម៉ូតូមករៀនទេហ៎មាន អ្នកណាជិះម៉ូតូយកមកមែនអត់ទេនោះឡានខ្ញុំអឺខ្ញុំអត់ដឹងសុំតើនិយាយអញ្ចឹង ស្គាល់ពីទូប្រហែលឆ្នាំហើយ នាងដឹងអត់នាងមានមិត្តសង្ហាដូចជាពីទូ គឺពិតជាសំណាងណាស់ខ្ញុំពិតជាចង់ស្និទ្ធស្នាលជាមួយពីទូដោយពួកនាងដែរតែអត់ដឹង ថាត្រូវធ្វើម៉េច មានតែត្រូវពឹងលើនាងហើយអូខ្ញុំគិតថាខ្ញុំលងស្រឡាញ់ពីទូ តាំងពីថ្ងៃជប់លើកដំបូងនាងគិតថាល្អអត់បើខ្ញុំតាក់ទងជាមួយពីទូនោះខ្ញុំគិតថាបងពីទូជាមនុស្សល្អណាស់តែតែតាក់ទងក្នុងនាមជាអ្វីអត់ប្រាប់ទុកឲ្យឆ្ងល់អាចឲ្យខ្ញុំសុំ Facebook នាងផងបានទេ ស្រួលខ្ញុំតាក់ទងសួរនាងរឿងពីទូ បានថាឲ្យទូរស័ព្ទរបស់ម៉ែ ប់នេះមិនអាចតតងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយ This number is not available right now ប្រហែលជាគេបាត់ហើយបានខលអត់លើកបាននេះកុំខលតែគេច្រើនដងពេកខ្លាចគេថាយើងហួងហែងទេ បើអត់ហួងហែងតែយើងបាត់បង់គេទៅតែគេថាគេស្មោះយើងគេគ្មានថ្ងៃចាប់អារម្មណ៍អ្នកផ្សេងទេអេ តែពេលវេលាប្រែប្រួលចិត្តមនុស្សក៏ប្រែប្រួលដែរអញ្ចឹង យើងអត់អាចប្រហែលបានទេសាក់ខត់តែម្ដងទៀតមើលអូយតែកំខល់អីល្អជាងគួរតែទុកពេលឲ្យគេខ្លះទៅយប់វិញ សម្រាប់ជាតិហើយអលួយអញ្ចឹងបើមិនបោកស៊ីក៏បោកប្រាស់ដែរបើនិយាយមាត់ភ័ក្រស្រឡាញ់គ្នាគេនិយាយអញ្ចឹងហើយហើយមានការអីនិយាយលឿនមកយើងមិនសងសាអញទេកុំបាច់អូកលាច្រើនពេកលំហាត់អើធ្វើឲ្យនៅធ្វើឲ្យឲ្យពនាងអញ្ចឹងផ្ញើឲ្យបន្តិចមកណាជប់ជប់អាស្តាយជប់ជប់នឹងស្ដាប់តែចង់ក្អួត ណាផ្ញើមកបន្តិចមកណាអឺចាំផ្ញើឲ្យ ហើយចុះមកចាយបាត់សេតនៅឈប់ហើយបាត់ហើយផ្ញើលំហាត់មកអឺបើឆាប់តែអញ្ចឹងបាយបាយកំពុងតែអនឡាញតែមិនក៏ខំមិនលើកអញ្ចឹងខលតែម្ដងទៀតសិន ចុចបិទបានន័យថាម៉េចហ្នឹងគេមានអ្នកផ្សេងមែនបានគេធ្វើអញ្ចឹងដាក់យើង និកានិកាយប់ហើយណាបើសិតមិនក៏មិនដេកនៅផ្ទះទៅពីទូគេឈប់ស្រឡាញ់យើងហើយតែទៅក៏មិនលើកដោយសារតែគេជាប់ឆាតជាមួយនឹងចែនោះពីទូប្រហែលជាគេស្រឡាញ់ចែនោះវិញហើយហូយអញកុំគិតច្រើនពេក បើពីរអ្នកនឹងតាក់ទងគ្នាមែនគេបដាគ្នាឯងឃើញបាត់ហើយរវល់តែសេតមុនអញ្ចឹងតិចខាត់ទឹកភ្នែកអន់ពើទៅច្បាស់ណាស់គេតាក់ទងគ្នាមែនអឺបើឯងច្បាស់អញ្ចឹងឈប់ស្រឡាញ់គេទៀតទៅឯងមិនទាន់មានស្នេហាឯងមិនយល់ពីស្នេហាទេគ្មានអ្នកណាឈប់ស្រឡាញ់សងសាខ្លួនឯងបានងាយងាយទេហើយយើងដឹងហើយ បើឯងស្រឡាញ់គេតែម្នាក់ឯងនឹងបានប្រយោជន៍អីក្តីស្រឡាញ់ពិតអត់បានគិតពីផលប្រយោជន៍ទេហឹមអញ្ចឹងបដ ாய் ឲ្យគេមានថ្មីទៅអត់យើងស្រឡាញ់គេអត់ត្រូវការផលប្រយោជន៍តែយើងត្រូវការក្តីស្រឡាញ់ពីគេហឹមចាំមើលតទៀតទៅអញ្ចឹងតែឥឡូវយើងចង់ដឹងថាគេនៅមានចិត្តស្រឡាញ់យើងទៀតអត់ បើចង់ដឹងដល់ថ្នាក់ហ្នឹងខលតែគេហ្មងទេខលតែលេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេនៅពេលនេះសូមព្យាយាមម្ដងទៀតនៅពេលក្រោយ This number is not available right now គេអត់លើកផង យប់ហើយប្រហែលគេដេកបាត់ហើយអញនឹងកំកិតច្រើនពេកតោះទៅផ្ទះយប់ជ្រៅហើយណាមកមកឆាប់ឡើងបេតូ នេះមានរឿងអីទៀតហើយម៉ាន់ទីប្រកាសជាមានរឿងអីទៀតហើយជប់មិញទៅទូខាងខ្ញុំមែនបានអត់លើកទូរស័ព្ទខ្ញុំចឹងអត់កើតអីទេគឺយប់មិញខ្ញុំគេងលុះនេះនៃការបារម្ភពីខ្ញុំហ៎អូជប់មិញខ្ញុំឃើញអនឡាញចោលនឹងណាអញ្ចឹងបានខ្ញុំគិតថាទៅទូខាងខ្ញុំអត់ទេគឺនីកាអត់មានធ្វើអីខុសផងឲ្យខ្ញុំខឹងយ៉ាងម៉េច គេដឹងថាបារម្ភពីគេតែយ៉ាងណាក៏បារម្ភពីគេខ្លាំងពីមើលចោះបារម្ភពីគេខ្លាំងចឹងណាភ្នែកឡើងស្លក់អស់ហើយគេឈប់កិនច្រើនទៀតហើយតែតែអីអត់អីទេតែញ៉ាំបាយវិញល្អជាងអូខេ រីកាខ្ញុំសូមពេលនៅឆ្ងាយពីយើងសិនមិនចឹងយើងធ្វើឲ្យដាក់ខ្ញុំយើងគួរតែដឹងហើយខ្ញុំវាធុញធុញណាស់ពីទូកាត់ម្ដងទៀតទៅណាខ្ញុំសម្រេចចិត្តច្បាស់ហើយសុំមកហើយប្ររឿងគេច្រើនពេកណារួយសែបស្អីទៀតឲ្យបាត់ចង់សម្រាប់ខ្លួនហ្នឹងតែយ៉ាងណាក៏ខ្ញុំមិនបបងចោលស្នេហាយើងទៅពីដែរទោះជាខ្ញុំត្រូវតាមវត្តពីទូក៏ដែរបាទជួយ ប្រាប់ចាយម្នាក់នេះផង ថាពីទូជាសង្សារខ្ញុំ អ្នកចាស់មិនបានចាឯងមកយកសតសាគេអញ្ចឹងបានហើយឈប់ឆ្លោះជាមួយពួកអត់ប្រយោជន៍នេះទៅអញថាអ្នកណាអត់ប្រយោជន៍ថាអាទូថាឲ្យឯងនឹងនេះស្ពានភ្លើ Happy birthday to you យើងអត់មាននំខេកឲ្យទេតែយើងមានចិត្តស្មោះបងសួងតែសូមឲ្យពួកយើងស្រឡាញ់គ្នារហូតពីទៅមករមមានការអីទៀតហើយកាលណាបានឈប់មករំខានខ្ញុំទៀតខ្ញុំគ្មានថ្ងៃឈប់ស្រឡាញ់ពីទូទេទោះបីជាពីទូឈប់ស្រឡាញ់ខ្ញុំក៏ដោយ សើចាស់តើផ្លូវណាខ្លងគ្មានដានស្នេហាដានជើងមិនតន់នឹងសឹកក្រឡាគេដឹងសញ្ញា ខ្វែងលេងអោយត បន្ទាប់ក៏បដូរថ្មីទៅគិតថាខ្ញុំគ្មានបេះដូងត្រឹមត្រូវតើបគិតចង់ទៅ ឬក៏ចង់នៅ តាមចិត្តគេតើយូ ជាមនុស្សធម្មតាខួរក្បាលមិនអាចហ្វមម៉ាត់ព្រោះខ្ញុំជាមនុស្ស